ខ្ញុំអត់ឃើញការខមមិនចឹងទេអឺមិនដឹងថាតើបងប្អូនចូលដែរឬអត់ទេឬក៏ទូរស័ព្ទឬក៏ page មាន បញ្ហាអីក៏មិនដឹងអីមិនដឹងបងប្អូនណាអឺខ្ញុំអត់ឃើញខមមិន អត់ឃើញខមមិនអូឃើញឃើញឃើញបងប្អូនខមមិនណាបងបងអារ៉ូតបងរ៉ូតបាទមេងស្រីនសយបាទសូមជម្រាបសួរមុននេះអត់ឃើញខមមិនទេបងប្អូនណាអត់ឃើញលោតមកឥឡូវលោតមកលោតមកច្រើនឮហើយបងប្អូនអូខេអរគុណបងវណ្ណាអរគុណ អឺពិនបងមេងមួងមួងស្រៀនមួងស្រៀនបាទហ្នឹងហើយអរគុណណាបងប្អូនណាបាន ចូលរួមជជែកជាមួយចូលរួមតាមដានខ្ញុំហើយសុខទុក្ខយ៉ាងណាដែរបងប្អូនទាំងអស់គ្នាណាខានជួបខ្ញុំ live តាម ព្រះទីនាំងនឹងយូរសប្តាហ៍ដែរហើយហើយលើកនេះជាលើកដំបូងដែលខ្ញុំធ្វើដំណើរទៅធ្វើការបាទហើយហើយសួរសុខទុក្ខបងប្អូនទាំងអស់គ្នាផងបាទមករយៈហ្នឹង page page Facebook Facebook page មានបញ្ហាច្រើនណា បាទយើងមិនដឹងថាតើវា ទៅ ជាយ៉ាងណាយ៉ាងណីទៀតទេឥឡូវយាយសូហ្វីខៃជំរាបសួរយាយសូហ្វីខៃបាទសុខសប្បាយទាំងអស់គ្នាណាបងប្អូនណាសុខសប្បាយទាំងអស់គ្នាណែមានរឿងអីជជែកលេងជាមួយ បងប្អូន នៅថ្ងៃនេះខានតាមដានព័ត៌មានយូរ បាទអឺសៀងសំណាងបាទសៀនសំណាងសូមស្វាគមន៍បងប្អូនទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នាអឺខ្ញុំសូមលើករឿងថ្មីថ្មីពាក់ព័ន្ធជាមួយនឹងព័ត៌មាន អន្តរជាតិតិចចុះមុននឹង មុននឹងនិយាយទៅដល់ព័ត៌មានប្រទេសជាតិយើងរឿងប្រទេសជាតិយើងលៀតឱកាសនិយាយព័ត៌មានអន្តរជាតិតិចអេព័ត៌មានអន្តរជាតិអីគឺវិភាគវិភាគស្ថានភាព នៅរុស្ស៊ីនិងអ៊ុយក្រែនហើយនឹងអឺនៅសង្គ្រាម រវាងរុស្ស៊ីនិងអ៊ុយក្រែនបាទអឺ ពាក់ព័ន្ធជាមួយនឹងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនហ្នឹងយើងឃើញថាមកទល់គ្នានឹងម៉ោងនេះមហាអំណាចយោធានៃប្រទេសរុស្ស៊ីវាដូចជាខ្លាចាស់បាក់ចង្គោមណាដូចជាខ្លាចាស់បាក់ចង្គោមអឺដូចជាគ្មានសក្តានុពលអីបន្តទៅទៀតទេ បើយើងពិនិត្យមើលទៅរុស្ស៊ីបើកុំធ្វើសង្គ្រាម នៅអ៊ុយក្រែនយើងអត់ដឹងថារុស្ស៊ីអន់អត់ដឹងថារុស្ស៊ីនឹងតោកតាស់ឬក៏ខ្លាកតាស់ទេដល់ធ្វើសង្គ្រាមនៅអ៊ុយក្រែនទើបយើងដឹងថាអូរុស្ស៊ីនឹងតោកតាស់តាបាទរុស្ស៊ីនឹងតោកតាស់យ៉ាងហើយបានជាប្រភពព័ត៌មាន ផ្សេងផ្សេងតាមពួកជនផ្ដាច់ការអួតអាងថារុស្ស៊ីនឹងខ្លាំងតាំងពីដើមមកអាចខ្លាំងជាងសហរដ្ឋអាមេរិកអីទៀតហ្នឹងបងហេងលីបងប្អូនទាំងអស់គ្នាយើងមើលទៅឃើញថារុស្ស៊ីហ្នឹងគឺពិតជាតោកដាស់មែនបាទតោកដាស់សពសាបបាទហើយមិនត្រឹមតែតោកដាស់សោតត្រង់ទេតោកដាស់លៀនពៀនគេទៅទៀត អាហ្នឹងអាហ្នឹងបើយើងបើយើងពិនិត្យមើលឲ្យបានអឺជ្រុំឲ្យឲ្យបានស៊ីជ្រៅមែនតើគេថាពួកកុម្មុយនីសហ្នឹងគឺវាបោក ជាង50%វាកុហកព័ត៌មានណាព័ត៌មានមិនពិតរបស់ជនរបស់ពួកប្រទេសកុម្មុយនីសណាយើងឃើញថា ពេលខ្លះគេថារុស្ស៊ីហ្នឹងមហាអំណាចវាយដណ្ដើមយកប្រទេសអ៊ុយក្រែនហ្នឹងយ៉ាងច្រើន24ម៉ោងឬក៏2ថ្ងៃអីយ៉ាងយូរតែពេលលទ្ធផលចុងក្រោយឥឡូវហ្នឹងគឺមើលទៅដូចជានិយាយរួមតាទប់ទល់បានដោយដែលខ្ញុំនិយាយថាទប់ទល់បានតែ2សប្តាហ៍3សប្តាហ៍រុស្ស៊ីចាញ់សង្គ្រាមដោយអ្វីដែលខ្ញុំត្រូវបាននិយាយពីមុនដំបូងឡើយ ពីចាប់ផ្ដើមថ្ងៃដំបូងណាខ្ញុំបានធ្វើអន្តរាគមពិចារណា ទៅលើរឿងវាយសព្ទាទី1សព្ទាទី2ខ្ញុំនិយាយថាបើអ៊ុយក្រែនទ្រាំបាន នៅសព្ទាទី2ទី3នឹងបានតទៅទៀតខ្ញុំជឿថារុស្ស៊ីនឹងនឹងអស់តម្លៃទោះជាឈ្នះសង្គ្រាមទោះជាឈ្នះសង្គ្រាមក៏ខ្ញុំថាអស់តម្លៃ ហើយបើចាញ់សង្គ្រាមទៀតអានឹងចប់តែហ្មងអានឹងចប់ហើយណាបើសិនតែចាញ់សង្គ្រាមទៀតចប់រុស្ស៊ីទោះជាប្រទេសធំទឹកដីធំមែនប៉ុន្តែសក្តានុពលភាពរបស់រុស្ស៊ីនឹងអត់ខុសគ្នាពីតោกระដាស់ទេណាពីមុនណាយើងសង្ឃឹមថារុស្ស៊ីនឹងខ្លាំងហើយមើលទៅចិននិងរុស្ស៊ីនឹងខ្ញុំថាมันខុសគ្នាប្រហែលទេ ខ្ញុំថាសង្ស័យតែចិនហ្នឹងវាអួតជាងរុស្ស៊ីផងក៏មិនដឹងអីមិនដឹងអាហ្នឹងយើងយើងអត់ដឹងណាព្រោះពួកកុម្មុយនីវាចូលចិត្តអួតពីកម្លាំងនិងសម្ភារវុធសម្ភារៈអាវុធរបស់គេប៉ុន្តែយើងមើលរុស្ស៊ីមួយដឹងណាយើងមើលរុស្ស៊ីមួយដឹងណាហើយរុស្ស៊ីបើយើងនិយាយពីបច្ចេកវិទ្យាចិនសិតតែលួចចម្លងចេញពីរុស្ស៊ីដែរហ្នឹង យាយរួមចិនគឺជាកូនចៅរបស់រុស្ស៊ីដែរពីមុនមកដោយម៉ៅសេតុងអីហ្នឹងតែតែជាកូនចៅរបស់រុស្ស៊ីដែរទេពិសេសប្រព័ន្ធវិទ្យាសាស្ត្រប្រព័ន្ធអីសិតតែកូនចៅរុស្ស៊ីអញ្ចឹងបើរុស្ស៊ីអន់ដល់ម៉ឹងហើយខ្ញុំជឿថាចិនហ្នឹងក៏មិនលយដែរបងប្អូនណាចិនហ្នឹងក៏មិនលយដែរអាហ្នឹងគឺស្ថានភាពដែលខ្ញុំសង្ខេបឥឡូវចូលដល់មួយខែជាងហើយបាទឥឡូវមានរឿងមួយទៀត ដែលខ្ញុំមិនទាន់ថារុស្ស៊ីនឹងចាញ់សង្គ្រាមទេខ្ញុំចង់និយាយថាគ្រាន់តែអ៊ុយក្រែនជាប្រទេសតូចតាចជាកូនសមោចមួយទប់ជាមួយនឹងសត្វដំរីផ្លាក់អាសត្វដំរីឬក៏សត្វខ្លាកូនសមោចតូចមួយទប់ជាមួយនឹងសត្វខ្លាវាបើយើងនិយាយចំទៅថាមៀតមៀតរបស់រុស្ស៊ីហ្នឹងវាធំមែនទែនណាហើយសមោចហ្នឹងទូចមែនទែនណា សម្ោចនឹងវាទូចមែនទេណាវាសំតែថាខ្លានឹងមិនបាច់អីទេយកតរោមខ្លាមកគ្របនឹងក៏ពេញសម្ោចនឹងអស់ដែរដកតរោមខ្លា3 4តសៃមកគ្របសម្ោចក៏គ្របចិត្តដែរណាអានឹងបើបើយោងទៅតាមណែរឿងសង្គ្រាមណាយើងមើលទៅណាអញ្ចឹងរុស្ស៊ីឥឡូវនឹងចំណាយ ចំណាយដើមទុនចំណាយពេលវេលាស្ទើរតែពេលវេលាក៏ច្រើន សំណាយចំណាយដើមទុននៅក្នុងការ កំទេចកូនសម្អោយតូចមួយហ្នឹងក៏ច្រើន មានកំហុសដោយសារតែមកឆ្លៀនពៀនប្រទេសជាកូនសម្អោយតូចមួយហ្នឹងក៏ច្រើនឃើញទេចឹងប្រទេសតូចមួយធ្វើឲ្យខ្លា មហាអំណាចរុស្ស៊ីคล้ายទៅជា ខ្លាកដាស់ ទោះជាសង្គ្រាមនឹងវាមិនទាន់ចប់ក៏ដោយតែយើងវាតម្លៃខ្ញុំវាតម្លៃថារុស្ស៊ីចាញ់សង្គ្រាមបាត់ទៅហើយខ្ញុំមិននិយាយទៅលើចាញ់រូបភាពអីទេណាខ្ញុំនិយាយទៅលើរុស្ស៊ីដែលជាខ្លាមិនអាចកម្ចាត់សមោចដ៏តូចនឹងបានណាឥឡូវបងប្អូនបានឃើញតោกระดาษហ្នឹងណា ពួកអាស៊ីវិភីដែលគ្រប់គ្រងប្រទេសមហាអំណាចតោកដាស់នឹងផ្លាកដាស់នឹងអឺឯងនាំពួកឯងនាំគ្នាសបាយចិត្តនាំគ្នាអួតទៅណានាំគ្នាអួតទៅនាំគ្នាតសាទៅអាតោកដាស់នៅនោះបាទឥឡូវយើងឃើញថាចិន ចាប់ផ្ដើមចេញមុខបដាបដាហើយទៅពេលដែលរុស្ស៊ីคล้ายទៅជាតោកតាចិនចេញមុខទើបតែអាចនិយាយថាចិនហ្នឹងចេញមុខគាំទ្ររុស្ស៊ីហ្នឹងដោយផ្ទាល់ដោយការពីកន្លង ទៅនេះប្រហែលថ្ងៃកន្លងទៅនេះប្រធានាធិបតីចិនលោកស៊ិនចិនពីងខ្ញុំហៅស៊ិនចិនពីង no not ស៊ីចិនពីងលោកស៊ិនចិនពីងអាមនុស្សខូចខួរក្បាលអាមេដឹកនាំខូចខួរក្បាល ពូទីនក៏ជាមេដឹកនាំមហាអំណាចខូចខួរក្បាលហើយស៊ីនជីនពីងក៏ជាអាមេដឹកនាំតែខូចខួរក្បាលខ្ញុំប្រើពាក្យអញ្ចឹងតែហ្មងខ្ញុំមិនប្រើអីទេខ្ញុំប្រើពាក្យពាក្យអញ្ចឹងបណ្ដោយណាទៅបតោទៅបតោទៅបតោណែណែ NATO ថាសង្គ្រាម ដែលបណ្ដាលឲ្យរុស្ស៊ីទៅវាយអ៊ុយក្រែនហ្នឹងដោយសារតែ NATO ពង្រីកសក្តានុពលភាពខ្លួនឯងហ្នឹងខ្លាំងពេកហីវាតែចឹងទៅអឺវាទៅជាហើយដោយសារតែអ៊ុយក្រែនហ្នឹងចង់ចូលជាសមាជិក NATO ទី31ហើយខ្ញុំថាអីទៅជាចឹងទៅទៅជាចឹងទៅអញ្ចឹងយើងឃើញថាចំហរបស់ចិន ថ្មីថ្មីហ្នឹងតាមរយៈក្រសួងការបរទេសចិនក្តី តាមរយៈប្រធានាធិបតីសិនជីនពីងក្តីណាគឺបង្ហាញថាខ្លួនគ្រប់គ្រងរុស្ស៊ីប៉ុន្តែកន្លងមកយើងឃើញហើយថាខ្លួនបោះឆ្នោតអនុប្រវត្តិប៉ុន្តែសម្ដីថ្ងៃមុននេះសម្ដីថ្ងៃមុនរបស់សិនជីនពីងនេះបាននិយាយបន្ទោសទៅ NATO ខ្ញុំមិនកាន់ជើង NATO ទេណាបងប្អូនណា បង Brian រស់បងប្អូនខ្ញុំមិនកាន់ជើង NATO ទេប៉ុន្តែបន្ទោស NATO ចេះគេបន្ទោសថាដោយសារតា NATO ពង្រីកសក្តានុពលភាពចឹងហើយបណ្ដាលធ្វើឲ្យណែរុស្ស៊ីនឹងការពារខ្លួនខ្ញុំថាទេអត់មិនបានជាចិននឹងលោកប្រធានាធិបតីសិនជីនពីងនឹងគាត់និយាយចឹងខ្ញុំថាអានឹងខួរក្បាលខូចមែន ខ្ញុំថាពួកអាកុមនេះខូចក្បាលខូចមែនគឺថាមែនអបកាច់អឺខ្ញុំជេរយ៉ាងទៅណាអបកាច់ខូចក្បាលខូចដូចគ្នាអឺពូទីនហើយនឹងសិនជិនពីអានេះសាខួរក្បាលខូចពួកអាខួរក្បាលខូចបងប្អូនគិតមើលហាហើយដោយដោយដោយចោទថាដោយសារតែ NATO នឹងពង្រីកសក្តានុពលភាពទៅព្រមទៅចិត្តគេណា តែពង្រីកសក្តានុពលភាពហ្នឹងទៅចិត្តទៅចិត្តគេអញ្ចឹងបានជាគេហ្នឹងណាបានជាគេហ្នឹងសូមអភ័យទោសខ្ញុំបាត់នេះទីសិនបាទបានជារុស្ស៊ីហ្នឹងវាយអ៊ុយក្រែនហើយខ្ញុំសួរខ្ញុំសួរចេះសម្ដីរបស់សិនជីនពីងដែលនិយាយហ្នឹងខ្ញុំចង់សួរថា ចុះព្រោះអាម៉េចប្រទេសអ៊ុយក្រែនហ្នឹងគឺជាកូនចៅរបស់រុស្ស៊ីឯម៉េចហ៎ប្រទេសអ៊ុយក្រែនហ្នឹងគឺស្ថិតនៅក្រោមអាណាព្យាបាលរបស់រុស្ស៊ីឯបានជាអឺរុស្ស៊ីហ្នឹងមិនអាចឲ្យគេចូលទៅនេះទៅនោះក្រែងរុស្ស៊ីក្រែងប្រទេសអ៊ុយក្រែនហ្នឹងគេមានអធិបតេយ្យភាពរបស់គេបូរណភាពទឹកដីរបស់គេហើយឯករាជ្យភាពរបស់គេបូរ នឹងព្រេងគេអាចចូលទៅខាងភាគីខាងនេះចូលទៅភាគីខាងនោះបានអាម៉េចបើអ៊ុយក្រែននឹងចង់ចូលមក NATO ឬក៏អ៊ុយក្រែននឹងចង់ចូលមកសង្គមប្រជាធិបតេយ្យអាម៉េចណែឯងនឹងមានសិទ្ធដែរផ្ទះណែឯងផ្ទៃណែឯងចង់មកគ្រប់គ្រងលើផ្ទះគេឧបមាសុំអភ័យទោសបងប្អូនណាឮវិញទេបងប្អូនឮវិញទេ ឮសំឡេងខ្ញុំវិញទេបងប្អូនសុំសុំសុំឆ្លើយមកម្ដងទៀតឮសំឡេងខ្ញុំវិញទេបាទអូខេតំណងជាឮបងប្អូនណាតំណងជាឮមិននេះវាដាច់សេវាបន្តិចទៅគេលោវាអត់ឮបងប្អូនណាព្រោះអឺកន្លងមកឲ្យតែដាច់សេវាទៅសលេងខ្ញុំហ្នឹងវាអត់ឮទេអញ្ចឹងហើយបាទជាខ្ញុំចង់សួរបញ្ជាក់ម្ដងទៀតហើយ view ហ្នឹងវាវា វាទាំងស្ដោកបដ ாய் វាអត់ឡើងទៅមុខទៀតទេវានៅអញ្ចឹងចង់សួរម្ដងទៀតថាតើសំឡេងខ្ញុំឮវិញហើយឬនៅបាទអូខេឮឮអូខេអូខេវាយូរមិនមិនចាស់ឡើងមិនឡើងហើយបាទគឺខ្ញុំឲ្យតើបងប្អូនឮបាទសួរថាតើអុយក្រែនដែលគេមានសិទ្ធិស្វ័យសម្រេចរបស់គេបាទមានសិទ្ធិស្វ័យសម្រេចរបស់គេ គេចង់ទៅចូលឯណាក៏បានចុះគ្រាន់តែគេទៅចូលគ្រាន់តែគេទៅចូលជាមួយនឹង NATO ឯងថាគេនឹងទៅធ្វើឲ្យប៉ះពាល់ដល់ប្រទេសឯងណាឥឡូវបងប្អូនពិចារណាមើលអីរឿងអីដែលឯងតាមគាត់គេបើគ្រាន់តែផ្ទះជាប់លបងជាមួយគ្នាគេចង់រកស៊ីនេះឯងទៅប្រាប់គេណាឯងកុំរកស៊ីនេះ រកស៊ីហ្នឹងអត់ត្រូវជាមួយអញទេអញអត់ចូលចិត្តរកស៊ីហ្នឹងទេណាហើយដល់យកលេសថាដោយសារតែផ្ទះចិត្តយើងហ្នឹងគេទៅរកស៊ីជាមួយអ្នកដតីនោះហើយយើងប្រើលេសហ្នឹងដើម្បីទៅចូលទៅលុកលុយទៅវាយដណ្ដើមយកផ្ទះគេអាហ្នឹងអាម៉េចអាហ្នឹងមានន័យអាម៉េចមានន័យថាអាចឈួតអាមនុស្សខួរក្បាលឈួតចឹងមានន័យថាម៉េចមានន័យថាឯងប្រទេសធំជាងគេហ្នឹងមានជាងគេហ្នឹង ឯងមិនឲ្យគេទៅរស់ស៊ីជាមួយអ្នកផ្សេងទេចំតោះតែរស់ស៊ីជាមួយឯងបានឯងសុបាយចិត្តអឺបានឯងតាមណាជុកគេមានអធិបតីគេពេញកាលណាមកបើឯងធ្វើអញ្ចឹងអាហ្នឹងដែលខ្ញុំចង់និយាយថាជីវិតអាដៃនេះចេះតែនិយាយទៅហ្មងពួកអាមេពួកក្បាលឈួតវាចេះតែនិយាយទៅហ្មងឧបមាថាបើថាណាតូនឹងទៅវាយរុស្ស៊ីអីទៅ អានេះខ្ញុំមិន ណែយ៉ាប់ដល់កបងប្អូនសេវាថ្ងៃនេះដូចក្តរហ៊ុនសែនចឹងសេវាថ្ងៃនេះណាសេវាតាមផ្លូវថ្ងៃនេះដូចក្តរហ៊ុនសែនក្តរហ៊ុនសែនថោកសេវានៅនេះថោកជាងក្តរហ៊ុនសែនសំទោសបងប្អូនអឺណាបាទលឺហើយបងប្អូនហ្នឹងហើយអញ្ចឹង ខ្ញុំនៅតែនិយាយថាណែខ្ញុំនៅតែនិយាយថារុស្ស៊ីហ្នឹងគឺរុស្ស៊ីហ្នឹងនៅតែមានកំហុសឥឡូវដល់ដំណាក់កាលចិនចេញមុខការពារដល់ដំណាក់កាលចិនចេញមុខការពាររុស្ស៊ីហើយហើយហេតុអីបានជាចិនត្រូវចេញមុខការពាររុស្ស៊ី ហើយទៅបន្ទោស NATO ហើយក្នុងនឹងក៏ចិននិយាយថា គឺដោយសារតែអាមេរិកនឹងនៅ ពីក្រោយខ្នងយ៉ាចិននឹងគេបាញ់មកអាមេរិកទៀតណាតំណងគេចង់ពួតដៃគ្នាជាមួយអាពូទីនខ្ញុំប្រាប់ថាខ្ញុំចង់ប្រាប់ទៅពិភពលោក ដែរថា បើសិនណាជាប្រទេស ខ្លួនមានពាណិជ្ជកម្មមួយចិនណាអឺសហរដ្ឋអាមេរិកក្តី អឺគ្រប់បណ្ដាប្រទេសនានានៅអឺរ៉ុបក្តីបាទអាចពិចារណាដកពាណិជ្ជកម្មជាមួយចិនខ្លះខ្លះបាន នាំគ្នាដកពាណិជ្ជកម្មជាមួយចិនខ្លះទៅដកឲ្យហើយទៅព្រោះខ្ញុំមើលទៅ បើចិននឹងបើយើងដឹងថាចិននឹងជួយដង្ហើមឲ្យរុស្ស៊ីរស់ស្មើនឹងអឺរ៉ុប កំពុងតែជួយចិនកំពុងរកស៊ីជាមួយចិនយើងចង់ឲ្យពូទីននឹងខ្សែអានេះជាយោបល់ខ្ញុំណាបើខ្ញុំជាសហរដ្ឋអាមេរិកបើខ្ញុំអានេះជាយោបល់ទេជាកណិតទេខ្ញុំថាបើចិននឹងចុះកុងត្រារកស៊ីជាមួយរុស្ស៊ីដោយសេរី គោលបំណងចិនចង់ជួយរុស្ស៊ីឲ្យរស់ឡើងដោយល្អខ្ញុំគិតថាឥឡូវទុកឲ្យចិនបើឲ្យចិននឹងសុខចិត្តឲ្យរុស្ស៊ីនៅ ប្រទេសពីរហ្នឹងទៅណាបើអឺរ៉ុបអាមេរិកដកវិស័យពាណិជ្ជកម្មរបស់ខ្លួន ដែលមានជាមួយនឹងចិនបដើបដើពីឥឡូវទៅ ដើម្បីកុំឲ្យចិននឹងរឹងមាំតាន់ពីព្រោះខ្ញុំជឿថាសង្គ្រាម វានឹងកើតមានតទៅទៀតបើសិនណាបើចិនវាអាចនៅតែឲ្យដង្ហើមទៅរុស្ស៊ីតែបើសិនណាជាបិទចិនធ្វើឲ្យចិនបាត់បង់ផលប្រយោជន៍ខ្លះធ្វើឲ្យចិនបាត់បង់ផលប្រយោជន៍ទំហំដែលចិនបាត់បង់ជាមួយនឹងទំហំដែលចិនរកស៊ីជាមួយរុស្ស៊ីណាខ្ញុំជឿថាចិនវាអាចនឹងដកខ្លួនវាចេញពី ការជួយរបស់រុស្ស៊ីបាទការជួយពីដកខ្លួនវាចេញពីព្រោះបើកាលណាយើងចេះតែបដ ாய் បើពិភពលោក យើងដឹងហើយយើងដឹងថាចិនជួយឲ្យរុស្ស៊ីរស់តែរុស្ស៊ីរស់រុស្ស៊ីនៅតែវាយបង្កើតសង្គ្រាមអញ្ចឹងនៅតែបង្កើតសង្គ្រាមអញ្ចឹងអញ្ចឹងបើសិនណាជាចិនហ្នឹងมันអាចមានសមត្ថភាពជួយឲ្យរុស្ស៊ីរស់ បើចិនហ្នឹងមិនអាចមានសមត្ថភាពជួយឲ្យរុស្ស៊ីរស់រុស្ស៊ីហ្នឹងចិនក៏ពិបាករុស្ស៊ីក៏ពិបាកវាមិនដែលប្រទេសអាណារកស៊ីតែ2នាក់បវល ចុះបវលឡើងតែគ្នាវាប្រមាណក្របហ្នឹងទេជឿខ្ញុំម៉ាត់ទៅទំហំពាណិជ្ជកម្មធំធំ សំខាន់សំខាន់ហ្នឹងគឺលោកលើខាងលិចលោកខាងលិចហ្នឹងហើយអញ្ចឹងដកទំហំពាណិជ្ជកម្មហ្នឹងខ្លះទៅដកឲ្យហើយទៅកុំឲ្យរឿងផ្ទុះឡើងនៅតៃវ៉ាន់តាន់ ដកវិស័យពាណិជ្ជកម្មមួយចំនួនដកបដាបដាវិនិយោគមួយចំនួនដកបដាបដា2 3ឆ្នាំក្រោយទុកតែវិនិយោគណាដែលអាចងាយបោះបង់ចោលជាមួយចិនហើយយកវិនិយោគនឹងទៅដាក់នៅក្នុងបណ្ដាប្រទេសតូចតូចដែលនៅជុំវិញចិនទៅដាក់នៅប្រទេសតូចតូចដែលនៅជុំវិញចិនទៅរកស៊ីជាមួយប្រទេសតូចតូចដែលនៅជុំវិញចិនដូចជានៅប្រទេសនៅអាស៊ាន ដូចជានៅឥណ្ឌាដូចជានៅអីចឹងទៅទៅប្រទេសតូចតូចវិស័យកសិកម្មវិស័យអីហ្នឹងទៅប្រទេសហ្នឹងដើម្បីកុំឲ្យចិនហ្នឹងមានសក្តានុពលភាពសេដ្ឋកិច្ចព្រោះចិនដែលវាអួតក្អេងក្អាងរាល់ថ្ងៃហ្នឹងដោយសារតែសក្តានុពលភាពសេដ្ឋកិច្ចដែលប្រទេសលោកសេរីផ្ដល់អធិពលឲ្យអញ្ចឹងទេលោកសេរីបើចង់កែប្រែ ពួកអាកុម្មុយនីសពីប្រទេសហ្នឹងណាគឺធ្វើយ៉ាងម៉េចដកពាណិជ្ជកម្មរបស់វាពិតណាអាការដកវាពិតជាប៉ះពាល់ទៅលើអឺចរន្តសេដ្ឋកិច្ចមួយចំនួនប៉ុន្តែយើងអាចរកចរន្តសេដ្ឋកិច្ចចំនួនអាចទប់ទល់បានធ្វើម៉េចឲ្យរស់គ្រាន់បើជាងពួកចិនធ្វើយ៉ាងម៉េចឲ្យពួកប្រទេសកុម្មុយនីសទាំងអស់ហ្នឹងមានភាពតឹងតែងខុសពីមុនធ្វើឲ្យវិស័យ សេដ្ឋកិច្ចរបស់ពួកប្រទេសកុម្មុយនីសទាំងអស់ហ្នឹងមានបញ្ហាប្រជាជនវាប្រឈមបញ្ហាប្រជាជនវាងើបរាល់ថ្ងៃហ្នឹងប្រជាជនវាអត់ងើបដោយសារតែប្រជាជនអត់ទាន់មានបញ្ហាចេះតែរស់បានចេះតែខំរស់ទៅចេះតែខំប្រឹងរស់ទៅប៉ុន្តែនៅពេលណាដែលប្រជាជននឹងវារួមមិនមែនចំនួនផ្ទៃក្នុងរបស់ពួកវាកើតមានហើយជឿតែអញ្ចឹងអញ្ចឹងសង្គ្រាមកណារឿងដែលសំខាន់ចង់បំផ្លាញ អឺចង់ផ្ដួលរបបពូទីនតើតែធ្វើឲ្យផ្ទៃក្នុងរបស់ពូទីនជ្រួលច្បាល់តើតែធ្វើឲ្យប្រជាជនរុស្ស៊ីរងការគៀបសង្កត់ពីពូទីនចិនក៏ដូចគ្នា ចង់ធ្វើឲ្យបកកុម្មុយនីសចិនដួលរលំ វាតើតែសេដ្ឋកិច្ចចិននឹងមានបញ្ហាខ្ញុំដឹងថាវាចលាចលមួយរយៈប៉ុន្តែវាគ្រាន់បើ វាគ្រាន់បើជាងយើង ទៅធ្វើជាមួយចិនហើយបដោយឲ្យចិនបង្កើតក្រុមអនុត្តរភាពបន្តទៅទៀតបាទបងបងរិនវត្តនៅអាមេរិកម៉ោង2កន្លះម៉ោងម៉ោង2ចិត្តកន្លះខ្វះ2នាទីទៀតម៉ោង2កន្លះល្ងាចណា2កន្លះល្ងាចអានឹងជាយោបល់ខ្ញុំឯណាជាយោបល់ខ្ញុំវិញខ្ញុំថាខ្ញុំដក ដកហូតពាណិជ្ជកម្មមួយចំនួនជាមួយចិនដកបដាបដាអាពេលមិនទាន់មានបញ្ហាយើងព្យាយាមដកបដាបដាពាណិជ្ជកម្មមួយចំនួនដែលធំធំហ្នឹងដកទំនុកចិត្តបដាបដាទៅដាក់នៅបណ្ដាប្រទេសមួយចំនួនប្រទេសណាបើថាយើងធ្វើនៅតែប្រទេសមួយជាមួយនឹងប្រទេសចិនក្រុមហ៊ុនតែមួយនៅនៅប្រទេសចិនហើយយើងទៅមើលប្រទេសជុំវិញហ្នឹងយើងដាក់ពីរប្រទេសអីទៅដើម្បីឲ្យគ្រប់ជំនួសជាមួយនឹងចិន ទោះជាវាមិនបាន100%ពាណិជ្ជកម្មនឹងជាមួយនឹងចិនក៏វាអាចទប់ទល់ស្ថានភាពហើយជួយជំរុញឲ្យប្រទេសតូចតូចទាំងអស់នោះរស់នៅជាមួយយើងផងដែររស់នៅជាមួយយើងផងដែរណាម៉ែម្ចាស់ស្រុកបងប្អូនអានេះជាជាគំនិតយោបល់របស់ខ្ញុំពីព្រោះយើងឃើញយើងឃើញតែចិនហ្នឹងវាកំពុងតែជួយរុស្ស៊ី អ្នកណាថាចិននឹងមិនជួយរុស្ស៊ីច្បាស់ហើយចិនចេញមុខនិយាយការពាររុស្ស៊ីប៉ុណ្ណឹងហើយបងប្អូនថាមិនទៀតឡើយនោះចិនជាព្យាយាមចេញការពារការពាររុស្ស៊ីបន្ទោស NATO អាឥឡូវគេចាប់ផ្ដើមចេះមួយទៀតបងប្អូនមានពិចារណា ពិចារណាឃើញថាមិនអត់ពិចារណាឃើញថា រឿងអ៊ុយក្រែនដែលបញ្ជូនយន្តហោះឧទ្ធម្ភាគចក្រចម្បាំងពីរគ្រឿងចូលទឹកដីរបស់រុស្ស៊ីទៅកំទេចកន្លែងស្តុកប្រេងឥន្ធនៈរបស់រុស្ស៊ីហើយថ្មីថ្មីនេះម្សិលមិញម្សិលមួយថ្ងៃនេះ គេបានលើកឡើងថាប្រធានាធិបតីប្រទេសអ៊ុយក្រែនបាញ់កំជ្រួចទៅកន្លែងតំបន់មួយ ចូលបាញ់ពីប្រទេសអ៊ុយក្រែនចូល ទៅតំបន់មួយនៃ ប្រទេសរុស្ស៊ីនៃប្រទេសរុស្ស៊ីបាញ់កំជ្រួចពីអ៊ុយក្រែនបងប្អូនឮព័ត៌មានហ្នឹងឯងមានឃើញព័ត៌មានហ្នឹងអត់ទី1អ៊ុយក្រែនបើកអធំភេកចៈ ទៅបាញ់កន្លែងស្តុកប្រេងរបស់រុស្ស៊ីនៅក្នុងប្រទេសរុស្ស៊ីទី2បាញ់កំជ្រួចណាបាញ់កំជ្រួចទៅ កន្លែងទីក្រុងមួយរបស់រុស្ស៊ីគឺធ្វើឲ្យកន្លែងចូលប្រទេសទាហាននៅ ក្នុងប្រទេសរុស្ស៊ីតែម្ដងហើយសារព័ត៌មានមួយគេនិយាយថា គឺអ៊ុយក្រែនអ្នកបាញ់ សារព័ត៌មានខ្លះគេបាននិយាយអញ្ចឹងហើយមកទល់គ្នានឹងម៉ោងហ្នឹងខាងរុស្ស៊ីក៏បានចោទប្រកាន់ថាខាងអ៊ុយក្រែនហ្នឹងអ្នកបាញ់ចំណែកឯរដ្ឋាភិបាលអ៊ុយក្រែនខ្លួនឯងអត់បានឆ្លើយបដិសេធអីទាំងអស់មតិសារព័ត៌មានមួយចំនួនទៀតគេវាយតម្លៃថាដោយសារដោយសារតែអ៊ុយក្រែនមិនបានធ្វើការឆ្លើយតបថាអ៊ុយក្រែនបញ្ជូនទៅឬក៏មិនបញ្ជូនទៅ ទើបសារព័ត៌មានមួយថាពិតហើយប្រកាសជាអ៊ុយក្រែននឹងដោយអធម្មភិកចៈខ្លួនឯងនឹងហោះចូលទៅទឹកដីប្រទេសអ៊ុយក្រែនទៅប្រទេសរុស្ស៊ីដើម្បីបាញ់ហើយគេប្រើពាក្យថាឲ្យយន្តហោះនោះហោះទៀបបំផុតដើម្បីកុំឲ្យប្រព័ន្ធរ៉ាដាចាប់បានអានឹងយើងឮព័ត៌មាននេះណាខ្ញុំថាអូចឹង នៅច្រកព្រំដែនប្រទេសរុស្ស៊ីរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនដែលកើតសង្គ្រាមប៉ុណ្ណឹងរុស្ស៊ីនៅតែមានកន្លែងឲ្យគេហោះចូល ទៅ បំផ្លាញនៅកន្លែងស្តុកប្រេងខ្លួនឯងចម្ងាយពីព្រំដែនទៅកន្លែងស្តុកប្រេងរាប់សិបគីឡូចឹងប្រព័ន្ធការពារនៃប្រទេសរុស្ស៊ីនឹងអន់ណាមែនអត់បងប្អូនកប៉ាល់ហោះ ហោះទៀតកប៉ាល់ហោះហោះទៀតរ៉ាដាចាប់មិនបានគេថារ៉ាដាចាប់មិនបានអញ្ចឹងមានន័យថាម៉េចមានន័យថាប្រព័ន្ធការពារប្រទេសរបស់ប្រទេសរុស្ស៊ីនឹងអន់ណាអានឹងប៉ះសិនបើវាអញ្ចឹងមែនណាបើបើអ៊ុយក្រែនដាក់អធមភាគចៈពីរគ្រឿងទៅបាញ់កន្លែងសំខាន់របស់អ៊ុយក្រែនរបស់រុស្ស៊ី ខ្ញុំថាអត់ណាប្រព័ន្ធការពារប្រទេសរបស់រុស្ស៊ីអត់ណាយន្តហោះពីរគ្រឿងក៏អាចទៅ បំផ្លាញកន្លែងស្តុកប្រេងរបស់រុស្ស៊ីបានហើយចប់ហើយមានអីនិយាយទៀតទី1ទី2កំជ្រួចរបស់ប្រទេសអ៊ុយក្រែនបាញ់ទៅកន្លែងកងទ័ពរបស់ប្រទេសរុស្ស៊ីលោកពូក៏សបប៉ែនអ្នកមីងអ៊ុយសកន នៅតែថាខ្ញុំនៅតែថារុស្ស៊ីអន់ហើយគេហើយគេបាញ់ចូលទៅងាយងាយហើយទៅកន្លែងកងទ័ពទៀតអាក្រោយនេះបាញ់កំជ្រួយហ្នឹងគេថាទៅកន្លែងកងទ័ពជំរុំដាក់សម្ភារៈមិនកងទ័ពនៅទេជំរុំដាក់សម្ភារៈកងទ័ពហើយធ្វើឲ្យមនុស្សរបួសប្រមាណជា4នាក់ ឲ្យមនុស្សលបោះប្រមាណជា4នាក់អានោះបើយោងតាមព័ត៌មានខ្ញុំថាប្រព័ន្ធការពារប្រទេសរបស់រុស្ស៊ីអន់មែនលើកទី1អ៊ុយក្រែនបើកអធមភាគចៈ2គ្រឿងណាចូលទៅដល់ទឹកដីរុស្ស៊ីប្រព័ន្ធរ៉ាដាចាប់បាន ទៅបំផ្លាញកន្លែងសាំងអស់ទី2បាញ់កំជ្រួចខ្ញុំថាអូដល់ដំណាក់គេលេងវិញហើយបងប្អូននេះ ខំតាយហើយខ្ញុំសួរបងប្អូនថាខ្ញុំថាខ្ញុំពិនិត្យមើលទៅខ្ញុំថាដូចជាវាមិនចឹងពេកទេនេះតាមការពិចារណារបស់ខ្ញុំឯណាខ្ញុំថាអេដូចជាវាមិនអន់ពេកទេដឹងអីអាតោកដាស់ហ្នឹងពិតណាស់ថាវាកដាស់មែនប៉ុន្តែវាមិនមែនដល់ថ្នាក់អន់ដល់មិនពេកទេហីវាមិនមែនដល់ថ្នាក់អន់ដល់ថ្នាក់អុយក្រែនបញ្ជូនធម្មភាកកចាក់ទៅបាញ់កំតិចទីតាំងខ្ញុំនៅឃើញថាអេដូចជាមិនផងទេ អានឹងខ្ញុំសន្និដ្ឋានទេណាព្រោះថាចុះបើមិនមែនការពិតមិនក៏រដ្ឋាភិបាលអ៊ុយក្រែននឹងមិនឆ្លើយមិនឆ្លើយតបអាមិនបានបដ ாய் ឲ្យរុស្ស៊ីនឹងចោតប្រកាន់ខ្លួនឯងឥឡូវយើង សាកល្បងសួរអញ្ចេះបងប្អូនអានេះអានេះតាមការគិតរបស់ខ្ញុំឯណាខ្ញុំមិនមិនដឹងថាតើអ៊ុយក្រែននឹងបញ្ជូនទៅមែនទេអត់ទេខ្ញុំមិននិយាយថាអ៊ុយក្រែនបញ្ជូនទេ ប៉ុន្តែខ្ញុំថារុស្ស៊ីធ្វើខ្លួនឯងណាសិចិនដាម៉ៅខ្ញុំថារុស្ស៊ីនឹងធ្វើខ្លួនឯងវាធ្វើខ្លួនឯងនេះអាណាទៅធ្វើវាទេវាធ្វើខ្លួនឯងទេអាបាញ់ចូលទៅទីតាំងវាហ្នឹងក៏វាថាអាទៅឆេះព្រេងអន្តរជាតិ វាហ្នឹងក៏វាធ្វើវាធ្វើខ្លួនវាហើយបងប្អូនយល់ថាហេតុអីបាននិយាយខ្ញុំយល់ថាអានឹងវាធ្វើខ្លួនវាអញ្ចេះមូលហេតុតាមខ្ញុំខ្ញុំយល់ណាមូលហេតុដែលរុស្ស៊ីវាធ្វើខ្លួនវាមូលហេតុមានដូចតទៅអានេះតាមការយល់ឃើញបាទរបស់ខ្ញុំដោយសារតែសង្គ្រាម នៅអ៊ុយក្រែនកន្លងទៅនេះ បាទសង្គ្រាម នៅអ៊ុយក្រែនកន្លងទៅនេះរុស្ស៊ីទេហ៊ានទេហ៊ានជើងគោករបស់រុស្ស៊ីបាក់ទឹកចិត្តតែហ៊ាននឹងវាយដណ្ដើមហើយគេក៏បំផ្លាញហើយគេសម្លាប់សំបីតាមេតបធំធំរបស់រុស្ស៊ីជាង11នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតតាំងពីសង្គ្រាមមកវាមិនដែល មាន សង្គ្រាមណា មានមេតបធំធំដែលត្រូវបានគេសម្លាប់ច្រើនដោយសង្គ្រាមដែលពូទីនបញ្ជូនមកវាយនៅអ៊ុយក្រែនទេបងប្អូនមើលប្រវត្តិមេតបសិតតផ្កាយ1ផ្កាយ2ឡើងទៅមេតាហានទាំងអស់ទៅបញ្ជូនទៅធ្វើសង្គ្រាមនៅកន្លែងណាក៏ដោយប្រទេសរុស្ស៊ី អត់ងាប់មេតាហ៊ានច្រើនដល់ម្លឹងទេណាអត់អត់អត់ងាប់មេតាហ៊ានច្រើនដល់ម្លឹងទេលោកពូកសាត្រឹមត្រូវហើយគេអាចបាញ់ទៅវិញប៉ុន្តែខ្ញុំថាហេតុអីបានជាខ្ញុំថាអ៊ុយក្រែនមិនទាន់ដល់ដំណាក់កាលបាញ់ចូលទឹកដីរុស្ស៊ីហើយ នឹងបំផ្លាញរបស់រុស្ស៊ីវិញឯងបាត់ទេ ូទីនខ្លួនឯងនឹងយុទ្ធសាស្ត្រខ្លួនឯងនឹងវាខករួចទៅហើយហើយតាហ៊ានជើងគោកនិងតាហ៊ានរបស់រុស្ស៊ីរត់ចោលសមរភូមិច្រើនណាស់ដែលយើងដឹងហើយនឹងយើងមិនដឹងជាពិសេសទីហ៊ានរបស់រុស្ស៊ីភាគច្រើនគេអត់ចង់ច្បាំងជាមួយនឹងនឹងតទៅទៀតទេពីព្រោះវាស្លាប់ច្រើនមេតបក៏ស្លាប់ច្រើន សម្ភារៈក៏ខូចខាតច្រើនទទួលគំនាបសេដ្ឋកិច្ចក៏ខ្លាំងហើយអ៊ុយក្រែននឹងគឺដូចជាជាតិសាសន៍របស់វាតែមួយចឹងប្រជាជនអ៊ុយក្រែននិងប្រជាជនរុស្ស៊ីនឹងដូចជាតិសាសន៍ខ្លួនឯងតែមួយអញ្ចឹងឥឡូវបងបងបងលោកពូកសោបងប្អូនគិតមើលបងប្អូនគិតមើលចិនតិនណាចិនតិនលូ ណាឡូឡូចិនតិនឡូសាកិតមើលមើលអញ្ចឹងអាតាហ៊ាននេះណាគេចង់មកធ្វើសង្គ្រាមដែលគេមកការពីដំបងនោះដោយសារតែប្រព័ន្ធព័ត៌មានរបស់ពូទីននឹងវាកុហកគេថាប្រធានាធិបតីអ៊ុយក្រែននឹងណែជាប្រភេទណាស៊ីដល់ពេលតាហ៊ាននឹងចូលមកច្បាំងនៅក្នុងប្រទេស របស់អ៊ុយក្រែនពេលដែលខ្លួនរងរបួសពេលដែលគេចាប់បាន គេមិនបានធ្វើទុកបុកម្នេញដោយទាហានរុស្ស៊ីធ្វើទុកបុកម្នេញប្រជាជនអ៊ុយក្រែនឃើញទេគេចាប់ទាហានរបស់រុស្ស៊ីបានគេទាហានរុស្ស៊ីណាត្រូវរបួសគេបញ្ជូនទៅពេទ្យទៀតមែនទេអត់អញ្ចឹងទាហានវាដឹងទាហានដែលមកច្បាំងនៅក្នុងប្រទេសរុស្ស៊ីហ្នឹងដែលត្រូវរបួសដែលរងរបួសទាំងអស់ហ្នឹងគេដឹងដឹងថាទេ កាលពីនៅក្នុងស្រុកព័ត៌មានវាអត់សូវដឹងអូបងប្អូនមកដនលីមិនចឹងព័ត៌មានអត់ដឹងដល់ពេលមកធ្វើសង្គ្រាមផ្ទាល់បានដឹងថាទេរបបលោកប្រធានាធិបតីអ៊ុយក្រែនហ្នឹងគាត់មិនទៅជាធ្វើដោយណាស៊ីផងមើលទៅហ៊ានអ៊ុយក្រែនក៏គេមានក្រមសីលធម៌ចាប់បានពួកនោះហើយมันធ្វើទុកបុកម្នេញពួកនោះឃើញទេអញ្ចឹងទាហានរុស្ស៊ីដឹងដឹងតែទៅប្រាប់ឪពុកម្ដាយ មិនមិនមានអីទេតែទៅជួបឪពុកម្ដាយរបស់ខ្លួនឪពុកម្ដាយរបស់ខ្លួននឹងប្រាប់អញ្ចឹងតែហ៊ានដែលតែហ៊ានដែលចង់មកប្រយុទ្ធនៅអ៊ុយក្រែនគេអត់ចង់មកប្រយុទ្ធទេបាក់ទឹកចិត្តប្រជាជនបាក់ទឹកចិត្តតែហ៊ានបាក់ទឹកចិត្តព្រោះដូចតែបងប្អូនឯងព្រោះរុស្ស៊ីហើយនឹងអ៊ុយក្រែននឹងដូចតែបងប្អូនឯងហ្នឹងវាមកវាយបងប្អូនឯងហ្នឹងមានតំបន់ខ្លះ មានតំបន់ខ្លះវានិយាយភាសារុស្ស៊ីហ្នឹងភាគច្រើនគេនិយាយភាសារុស្ស៊ីពីប្រជាជនអ៊ុយក្រែនប្រើប្រើភាសារុស្ស៊ីស្ទើរទាំងអស់ណាប្រើភាសារុស្ស៊ីស្ទើរទាំងអស់ហើយដល់ពេលចឹងខ្ញុំខ្ញុំចង់ខ្ញុំគ្រាន់តែចង់សរុបខ្ញុំចង់សរុបអំពីរឿងដែលថាហេតុអីបានជាគេបង្កើតព្រឹត្តិការណ៍ថាយន្តអធំភិកចៈពីរគ្រឿងទៅបាញ់កំតិចសាំងហើយមានបាញ់មួយស៊ីមីអីគឺ ខ្លួនឯងបាញ់ខ្លួនឯងគោបំណងដើម្បីប្រាប់ប្រជាពលរដ្ឋខ្ញុំជឿថាអាកន្លែងអាកន្លែងសាំងឆេះហ្នឹងណានៅ ក្នុងប្រទេសរុស្ស៊ីហ្នឹងហើយនៅអាកន្លែងក្របមីស៊ីមួយ ដែលបាញ់ចូលទឹកដីរុស្ស៊ីហ្នឹងបងប្អូនជាមើលពួកអាគុំនេះបំវាយកអាកន្លែងហ្នឹងយកអាកន្លែងហ្នឹងទៅថតអាវីដេអូបណ្ដាញផ្សព្វផ្សាយវាទាំងអស់ប្រព័ន្ធព័ត៌មានវាទាំងអស់នឹងទៅផ្សព្វផ្សាយនៅក្នុងស្រុកឲ្យប្រជាជនវាប្រជាជនរុស្ស៊ីនឹងដឹង ដើម្បីបង្កើតប្រជាពិធព័ត៌មាន វាទៅថតអាអានេះទៅថាអ៊ុយក្រែនគឺជាជនឈ្លានពានជាជនឈ្លានឱកាសឃើញអ៊ុយក្រែននឹងបំផ្លាញចូលមកបំផ្លាញមាញ់កំជ្រួចមកបំផ្លាញលើទឹកដីយើងមកបំផ្លាញកលែងយើងបងប្អូនអាចអញ្ចឹងហ៎វាធ្វើខ្លួនវាវា បង្កើតព័ត៌មាននឹងដើម្បីឲ្យប្រជាពលរដ្ឋវានឹងដែលមិនសบายចិត្តជាមួយវានឹង មើលឃើញថាអ៊ុយក្រែននឹងកំពុងតែប្រើឱកាសឈ្លានពានវាទៅវិញវាយបកវាវិញអញ្ចឹងយើងនេះត្រូវវាយបកទៅអ៊ុយក្រែនវិញដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋវាដើម្បីឲ្យការពារបូរណភាពទឹកដីវាដែលអ៊ុយក្រែនដែលដែលវាថាអ៊ុយក្រែននឹងបញ្ជូនធម្មភាគចៈទៅកំតិចនៅតំបន់វាថាបាញ់មីស៊ីលទៅកំតិចនៅតំបន់វានឹងដើម្បីលើកទឹកចិត្តឲ្យប្រជាជនវានិងកងទ័ពវា មានកម្លាំងចិត្តចូលទៅប្រកួតដណ្ដើមយក ពីព្រោះនៅក្នុង នៅក្នុងនោះបើវាមិនធ្វើអញ្ចឹងបើវាមិនបំផ្លាញរបស់វាទេធ្វើម៉េចប្រជាជនវាជឿប្រជាជនវាឈឺចាប់ហើយឥឡូវខ្ញុំសួរថាតើអ៊ុយក្រែនណាមានសមត្ថភាពយកគ្រាប់ទៅបាញ់នៅកន្លែងរុស្ស៊ីធ្វើស្អីយកកប៉ាល់ហោះពីរគ្រឿងទៅហោះចូលទៅបាញ់នៅរុស្ស៊ីធ្វើស្អីវាចំណេញស្អីបើអ្នករៀបចំយុទ្ធសាស្ត្រគេអត់ធ្វើចឹងទេ គេទប់ទល់តែនៅក្នុងស្រុកហ្នឹងគេអត់មានទៅបង្ករឿងនៅស្រុកគេទេជឿខ្ញុំមួយម៉ាត់ទៅពីព្រោះពូទីនឈ្លានពានយើងពិភពលោកគេទទួលស្គាល់ថាពូទីនឈ្លានពានរឿងអីដែលយើងត្រូវប្រើអធមភាកចៈទៅចូលទៅកំតិចប្រជាជនគេបន្តិចទៀតអានឹងវាកំតិចកន្លែងនេះបន្តិចទៀតអាពូទីនហ្នឹងវាទៅដាក់បាញ់សម្លាប់នៅតាមព្រំដែនណាមួយ វាទៅបង់ខ្លួនវាអីខ្លួនវាសម្រាប់ប្រជាជនវា4 10 20 30នាក់វាចោទថាអ៊ុយក្រែនអ្នកបាញ់មកហើយបងប្អូនយល់ថាម៉េចអានឹងហើយគេប្រើសង្គ្រាមពូទីនវាប្រើអានឹងវាប្រើអានឹងហើយបងប្អូនសាឡបងគិតមើលប្រទេសរុស្ស៊ីមួយនៅតាមព្រំដែនស្ទើរតែមានសង្គ្រាមគេការពាររឹងមាំណាស់ជាពិសេសកន្លែងដែលតំបន់ព្រែងដែលគេដាក់សម្រាប់ផ្គត់ផ្គង់ដល់កងទ័ពនឹងពីព្រោះ នៅព្រំដែនវាត្រូវចេញចូលនឹងវាត្រូវកងទ័ពត្រូវទៅយកប្រេងពីកន្លែងហ្នឹងមកហើយបដោយឲ្យកងទ័ពបដោយឲ្យអធំភីកចាក់ចូលទៅបាញ់កំតិចកន្លែងប្រេងដែលខ្លួនស្តុកទុកសម្រាប់យកមកចែកចាយដើម្បីបញ្ជូនឲ្យទៅសមរភូមិមុខហ្នឹងមិនកើតឥឡូវបងប្អូនសាររបស់គិតមើលមើលមនុស្សភ្លើក៏គេអាចគិតដល់ដែរអាចចំណុចត្រង់ហ្នឹងអញ្ចឹងមានន័យថាម៉េចមានន័យថា រុស្ស៊ីខ្លួនវាវាធ្វើខ្លួនវាតើវាចោលប្រកម្មទី1វានឹងថតកន្លែងហ្នឹងនៅក្នុងប្រទេសវាហ្នឹងវានឹងថតកន្លែងហ្នឹងទាំងអស់យកទៅផ្សព្វផ្សាយនៅក្នុងប្រព័ន្ធជាតិរបស់វា ដើម្បីប្រាប់ប្រជាពលរដ្ឋវាដើម្បីឲ្យបន្តគ្រប់គ្រងនយោបាយរបស់ពូទីននឹងតទៅទៀតនយោបាយឈ្លានពានពូទីនតទៅទៀតពីព្រោះប្រជាពលរដ្ឋភូមិរុស្ស៊ីអត់ទទួលបានព័ត៌មានច្បាស់លាស់ទេ ព័ត៌មានផ្សេងផ្សេងគេកាត់ផ្ដាច់អស់ Facebook គេកាត់ផ្ដាច់អស់និយាយរួមព័ត៌មានទាំងអស់សិតតែជាតិអ្នកគ្រប់គ្រងទាំងអស់អញ្ចឹងអាកន្លែងដែលតេសនៅក្នុងប្រទេសរុស្ស៊ីហ្នឹងបងប្អូនមិនជឿចាំមើលខ្ញុំនិយាយខុសឬត្រូវបំវាយក ផ្សាយនៅក្នុងទូរទស្សន៍ជាតិរបស់វាផ្សាយរាល់ថ្ងៃអាកន្លែងនោះវាផ្សាយរាល់ថ្ងៃថារបបលោកសាលិនស្គីនឹង បញ្ជូនយន្តហោះមកបាញ់កន្លែងព្រេងរបស់យើងអឺបាញ់មីស៊ីលចូលប្រទេសយើងចុះវាបកើតអញ្ចឹងអាហ្នឹងកុំជឿវាឲ្យសោះចឹងហើយបានជាជេនអីចននីតិនឯហ្នឹងចននីតិនឯហ្នឹងកុំភ្លើពេកដូចមកអាភ្លើអាភ្លើឯងនេះឯងនឹងភ្លើទេអាកំណត់ភ្លើណាឯងជួយរុស្ស៊ីឯង ជាប្រជាជាតិរុស្ស៊ីអញមិនដឹងទេអញមិនដឹងថាឯងជួនជាតិស្អីទេអញក៏មិននិយាយការពារប្រទេសអ៊ុយក្រែនអញក៏មិននិយាយការពារអឺ NATO អញក៏មិននិយាយការពារអាមេរិកដែរអញគ្រាន់តែនិយាយថាអញគ្រាន់តែនិយាយពីហេតុអញវិភាគទៅលើហេតុផលមួយចំនួនណាអាអាអាចរនេះតិនណា ស្អីគេមនុស្សណាបើស្ដាប់អាឆ្កួតឆ្កែអតីតកូនចៅអាសែនឥឡូវធ្វើដើរតួធ្វើជាអ្នកស្នេហាជាតិអូចុះនេះតើនឹងវាចង់ថាវានឹងវានឹងក៏ស្អប់អាសែនដែរគឺដូចមែអាស្វាអាឆ្កែឈួតអើយហើយនេះគ្រាន់តែទៅសេមកអាចឯងនៅម្ដុំតាណាក៏អញរកឃើញដែរណាអាភ្លឺអាភ្លឺឯងនោះប៉ុន្តែអញមិនចង់និយាយជាមួយអាភ្លឺឯងរឿងហ្នឹងទេ អញគ្រាន់តែចង់និយាយថាអាភ្លើឯងមុននឹងចូលមកនិយាយអាភ្លើឯងវិភាគមើលប្រទេសរុស្ស៊ីគេមហាអំណាចអាណាគេឲ្យឲ្យយន្តហោះពីរគ្រឿងប៉ិនប៉ិនណាណៃសិតទៅយន្តហោះសង្គ្រាមហោះចូលរាប់សិបគីឡូចូលទៅបាញ់កន្លែងតំបន់ព្រេងមើលមើលមើលអាភ្លើអញសួរអាភ្លើចរនៅតិនឯងមើលអញសួរអាភ្លើឯងមានតែម៉ែឯង បើឯងបើឯងធ្លឺដល់ប៉ុណ្ណឹងងាប់បើចង់ឲ្យឯងទៅទៅដឹកនាំប្រទេសអីគិតមិនទេពុបភ្លើចុយតម៉ែវាអញ្ចឹងនោះរាប់គីឡូហោះទៀតឆ្លងប្រព័ន្ធអីប្រព័ន្ធរ៉ាដាចាប់មិនមែនហើយថាអ៊ុយក្រែននេះប្រហោះមកឲ្យចូលសន្តិសុខជាតិគិតតែមិនទេប្រទេសប្រពន្ធណាណៃឲ្យគេហោះចូលមកបាញ់កន្លែងព្រេងងាយងាយអញវាអញវាមិនយល់តែឯសាឡបងគិតមើលមើល ហើយតំបន់នោះវានៅចិត្តតំបន់ដែលប្រកួតប្រជែងគ្នាហើយតំបន់អស់នឹងសិតទៅតំបន់តបជួរមុខនិង តបជួរក្រោយអូយន្តហោះណារបស់គេយន្តហោះណារបស់យើងហើយអត់ដឹងមើលអាចរនេះតិនហើយអត់ដឹងបដ ாய் ឲ្យហោះទៀតរាប់សិបគីឡូណាចូលទៅបាញ់កន្លែងស្តុកពេងគឺដូចមានអាភ្លើឯងទីអាភ្លើនោះ អញគ្រាន់តែវិភាគឲ្យបងប្អូនយល់កន្លែងខុសកន្លែងត្រូវថាតើហេតុអីដល់ពេលយើងឃើញមកខ្ញុំជឿអញ្ចឹងសួរថាឥឡូវសួរបងពិសិដ្ឋបងពិសិដ្ឋអាកន្លែងឆេះនៅរុស្ស៊ីហ្នឹងបងពិសិដ្ឋតំណងស្គាល់ហើយអាកន្លែងឆេះទាំងអស់ហ្នឹងបើមិនជឿចាំមើលប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃប្រទេសរុស្ស៊ីនឹងផ្សព្វផ្សាយទាំងអស់អាកន្លែងឆេះហ្នឹងហើយចោទថា ចោទថាអ៊ុយក្រែនហ្នឹងអ្នកបញ្ជូនយន្តហោះហ្នឹងទៅបាញ់កន្លែងនោះហាឥឡូវមួយទៀតម្សិលមិញម្សិលមិញម្សិលមួយថ្ងៃហ្នឹងថាអ៊ុយក្រែនហ្នឹងបានបាញ់កំជ្រួចទៅកន្លែងកងទ័ពទៅកន្លែងតំបន់ដាក់សម្ភារៈទ័ពរបស់ប្រទេសអ៊ុយក្រែនប្រទេសរុស្ស៊ីអាតំបន់នោះក៏ក៏ក៏ប្រហែលជាព័ត៌មានរបស់ប្រទេសរុស្ស៊ីព័ត៌មានជាតិរបស់ប្រទេសរុស្ស៊ីគេនឹងទៅថតហើយយកទៅផ្សព្វផ្សាយថា ប្រទេសអ៊ុយក្រែននឹងបានបាញ់ឈ្លានពានទៅប្រទេសទៅទៅតំបន់មួយទៅកន្លែងទាហានចុះពេលកំពុងតែច្បាំងគ្នាគេមិនចោទដាក់គ្នាគេមិនចោទដាក់គ្នាឥឡូវបងពិសិដ្ឋមិនបាច់ឆ្លើយមួយខ្ញុំទេមិនបាច់ឆ្លើយមួយខ្ញុំគ្រាន់តែខ្ញុំនិយាយថាកន្លែងពីរកន្លែងដែលឆេះហ្នឹងចាំមើលមុំ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសរុស្ស៊ីគេនឹងយកទៅផ្សព្វផ្សាយបំប៉ោងបំភ្លៃព័ត៌មានឲ្យប្រជាជនរុស្ស៊ីទាំងអស់ក្តៅចិត្តគឺចាប់ជាមួយនឹងអ៊ុយក្រែនអ្នកណាដែលស្ដាប់ខ្ញុំនិយាយហើយចេះស្ដាប់ភាសារុស្ស៊ីចូលទៅចូលទៅមើលទូរទស្សន៍នឹងតាខ្ញុំខ្ញុំអត់ចេះភាសារុស្ស៊ីទេប៉ុន្តែ ខ្ញុំជឿថាគេនឹងយកទៅផ្សព្វផ្សាយពេញប្រទេសរុស្ស៊ីទាំងអស់ ហើយគេផ្សព្វផ្សាយដដែលដដែលដដែលដដែលដដែលដើម្បីអីដើម្បីបង្កើតភាពឈឺចាប់ឲ្យប្រជាជនរុស្ស៊ីងើបឡើងគ្រប់គ្រងសេចក្តីសម្រេចរបស់ពូទីនក្នុង ការដែលប្រឆាំងនឹងផ្ដួលរំលំរបបលោកសេលិនស្គីឬក៏កំទេចនៅអ៊ុយក្រែនឥឡូវនឹងពីរកន្លែងខ្ញុំជឿថានៅមានតទៀត រុស្ស៊ីខ្លួនឯងនឹងបំផ្លាញតទៅទៀតមិនយល់អាចបំផ្លាញដល់ប្រជាជនរុស្ស៊ីមួយចំនួនផងហើយចោតប្រកាន់ដាក់អ៊ុយក្រែនអ្នកធ្វើសប្តាហ៍នេះគេឲ្យរកអ្វីដែលរុស្ស៊ីចោតមកអ៊ុយក្រែនហ្នឹងឲ្យមកប្តឹងអ៊ុយក្រែននៅលើឆាអន្តរជាតិរុស្ស៊ីអត់មានទេមកទល់គ្នានៅម៉ោងហ្នឹងតែអ៊ុយក្រែនគេអត់មកទេតាមប្រពន្ធព័ត៌មានហ្នឹងអ៊ុយក្រែនគេអត់មកទេអ្នកឯងឆោះអីឆោះទៅ ប្រទេសអ្នកឯងគេគិតតែប្រទេសការពារប្រទេសអ្នកឯងមកឈ្លានពានប្រទេសគេគេអត់មាត់អត់មាត់មានន័យថាមិនមែនមានន័យថាគេឲ្យទៅទេគ្រាន់តែគេមិនមាត់គេមិនតបើខ្ញុំដែលចូលឡងខ្ញុំខ្ញុំអត់តដែរតទៅស្អីញ៉េះឲ្យគេរកផោះតាំងដាក់ប្តឹងយើងមកចុះសង្គ្រាមបងប្អូនគិតមើលសង្គ្រាមចឹងអានេះគ្រាន់តែជាលបែងរបស់រុស្ស៊ីធ្វើដាក់ខ្លួនឯង ដើម្បីឲ្យអ្នកគ្រប់គ្រងខ្លួនឲ្យកងទ័ពខ្លួនបដិញ្ញាចិត្តថាប្រទេសខ្លួនឯងនឹងត្រូវគេវាយប្រហារហើយត្រូវការពារប្រទេសឡើងអានឹងអញ្ចឹងណាឥឡូវគេវាយបកមកវិញហើយយើងត្រូវការពារប្រទេសយើងឡើងចុះកងទ័ពបាក់ទឹកចិត្តអស់ហើយកងទ័ពសឹងអាចង់ប្រកួតទេបើមិនអញ្ចឹងមិនមែនទៅជួលកងទ័ពស៊ីឈ្នួលរាប់ម៉ឺននាក់ឲ្យប្រាក់ខែគេមួយខែប្រមាណដូចជា5000 6000ទៅជួលកងទ័ពប្រមាណដូចជា14000នាក់ ចុះចាំបាច់តែជួកងតបស៊ីឈ្នួលចុះកងតបខ្លួនឯងក្រែងមានកងតបនឹងចិត្ត100ចិត្ត1លានហើយកងតបបំរុង ជាង2លានទៀតឯងអាមិនបានអត់យកមកពីព្រោះកងតបទាំងអស់ហ្នឹងគាត់អត់ចង់ប្រកួតអត់ចង់ប្រយុទ្ធបងប្អូនមិនទៅជួលកងតបស៊ីឈ្នួលហើយប្រទេសមហាអំណាចប៉ុណ្ណាណីជាមួយ នឹងប្រទេសទូចមួយ ទៅរកកងតបស៊ីឈ្នួលបើថាប្រកួតជាមួយ NATO អាហ្នឹងខ្ញុំមិនថាទេបើថាវាយគ្នាជាមួយ NATO ខ្ញុំមិនថាទេវាយជាមួយប្រទេសទូចមួយនៅជាប់ព្រំដែនហើយ ពេលរុសជួយទៀតពេលរុសនឹងជួយឲ្យប្រទេសនេះធ្វើអីធ្វើក្តោអីគេមិនមែនផងធ្វើក្តោអីគេមិនមែនផងហើយអួតតែខ្លួនឯងខ្លាំងទៀតចុះតម្រាំបើវាយជាមួយ NATO តម្រាំបើវាយជាមួយអាមេរិកទៀតគិតមិនទៅអាចជាគ្នាក៏ដូចមិនអាចប្រឡាក់ច្បាប់ ក្រៅពីនុយក្លេអ៊ែរមួយមានស្អីអាយសង្ស័យអានុយក្លេអ៊ែរហ្នឹងមាន6000គ្រាប់ជាង6000គ្រាប់អាយសង្ស័យថានុយក្លេអ៊ែរដែលប្រើកើតហ្នឹងមានដោតប៉ុណ្ណឹងផងក៏មិនដឹងអាណាទៅដឹងទិន្នន័យវាថា6000គ្រាប់ទៅប៉ុន្តែនុយក្លេអ៊ែរដែលប្រើកើតហ្នឹងដឹងមានប្រមាណអាណាទៅដឹងមានតែក្បាលគ្រាប់ទៅទេទៅយកមកក្បាលគ្រាប់មករាប់ទៅនុយក្លេអ៊ែរដែលប្រើកើតហ្នឹងមានចំនួនប្រមាណអាហ្នឹងជាតិគេអាណាទៅដឹងបងប្អូនជួនណា6000គ្រាប់ មានតែប្រើកើតហ្នឹងមានតែ300គ្រាប់អីប៉ុណ្ណឹងអានឹងប្រើកើតអានឹងប្រើកើតចុះអាប្រើអត់កើតធ្វើអត់កើតវាច្រើនវាមាននៅក្នុងទិន្នន័យអានោះដូចដូចកន្លែងអួតតែខ្លួនឯងមានកំជ្រួចណាអាវុធបាញ់លឺជាងសម្លេងអីលាក់នឹងលាក់អីជាដើមមានអីបងប្អូនឬថាអាវុធទំនើបទៅតាមអ្នកដែលគេធ្លាប់ធ្វើទាហានរបស់អាមេរិកកាំង អ្នកមួយចំនួនគេនិយាយថាគេថាអាវុធទាំងអស់នោះសិតតែអាវុធចាស់ចាស់ដែលសសពីដើមយកមកឆ្នៃដាក់ប្រភេទខុសៗគ្នាប៉ុន្តែគុណភាពវាប្រហែលតែអាមុនហ្នឹងប្រហែលពីសហភាពសូវៀតដែរហ្នឹងណាប្រហែលសហភាពសូវៀតដែរហ្នឹងហើយមានរឿងមួយទៀតអាចរណេតិនមានរឿងមួយទៀតរាល់ថ្ងៃហ្នឹងគេឲ្យយកអាវុធសហភាពសូវៀតគេបាញ់ជាមួយអាវុធសហភាពសូវៀតបាញ់ជាមួយសូវៀតតា ឃើញថាអាវុធដែលឧបត្ថម្ភទៅមួយចំនួនដូចចាក់ចាក់វលីងដូចជាកំជ្រួយបាញ់យន្តហោះកំជ្រួយបាញ់រថកោមួយចំនួនរបស់អាល្លឺម៉ង់ទេដែលជាជំនួយនឹងទេរបស់អាល្លឺម៉ង់ក្រៅពីនឹងទាំងអស់អាវុធទាំងអស់សុទ្ធតែរបស់រុស្ស៊ីខ្លួនឯងប្រយុទ្ធបងប្អូនអញ្ចឹងហើយបានខ្ញុំថានុយក្លៀគេអួតថារុស្ស៊ីមាន6000គ្រាប់ ខ្ញុំសង្ស័យថា6000គ្រាប់ហ្នឹងគឺគ្រាប់ដែលប្រើបានមានតែ3 300គ្រាប់អីប៉ុណ្ណឹងទេណាក្រៅពីហ្នឹងសិតតែគ្រាប់ដែលប្រើប្រមាណមានតែក្បាលគ្រាប់ទៅទេទៅទេនុយក្លេអ៊ែរក្បាលគ្រាប់ទៅទេតែវាក្តោស្អីទេបែលេងសិតតែម៉ាក់ម៉ាក់នឹងអីវាវាវាវាអញ្ចឹងណាអាហ្នឹងហើយវាមិនមែនជាសង្គ្រាមនុយក្លេអ៊ែរទៀតដូច្នេះ យើងបាក់មើលអីច្រើនទេយើងគ្រាន់តែពូទីនប្រើអស់ហើយប្រើអស់របៀបហើយសុកចិត្តទៅជួលតបស៊ីឈ្នួលប្រទេសទូចមួយចុះតម្រាំបើច្បាំងជាមួយ NATO ប្រទេសច្រើនជុំវិញនឹងទៀតចុះតម្រាំបើមានអាមេរិកនៅពីក្រោយខ្នងទៀតឥឡូវគិតតែម៉េចឥឡូវនេះអីរហូតវិភាកប្រយ័ត្នគេដេញក្បាលចេញលែងបានធ្វើការទៅអាភ្លើអើយអាល្ងង អញអញនិយាយតាមនឹងអញនិយាយប្រហែលឆ្នាំហើយអូខេអញនិយាយប្រហែលឆ្នាំហើយអាភ្លឺមានអាភ្លឺឯងទេណាគេដេញចេញនោះអញឥឡូវនេះអត់ទាន់ដល់ម៉ោងចូលធ្វើការទេណាអាភ្លឺណាអញអញតែងតែមកមកមុនពីណា attendant ល្អដល់អញនោះណានៅនេះបើដេញគេចោលអស់ក៏មិនទាន់ដល់វេនគេដេញអញដែរអានេះបើសិនអាការងារ slow អញប្រាប់គេអាច ឲ្យអ្នកដតីចេញមុនអញពីព្រោះអីពីព្រោះអញហ្នឹងអា attendant អញហ្នឹងគឺ perfect ណាអាភ្លើតាំងពីអញធ្វើការមកណាតាំងពីអញធ្វើការមកគ្រាន់តែលុយ attendant អញធ្វើការមកហ្នឹងក៏គ្រាន់តែចាក់សាំងដែរអាក្នុងមួយនេះហ្នឹងគ្រាន់តែបានមកចាក់សាំងដែរពីដូចម៉ែអាភ្លើអើយបើឯងភ្លើទេឯងភ្លើទៅនាំម៉ែឯងឲ្យឯងភ្លើទៅអាយកនេះទៅណា អូឈ្មោះសុទ្ធតែចននេតិនចននេតិនក្តស្អីទេអាភ្លឺភ្លឺដូចអាចកបីអត់មិនខ្ចល់អីចេះតែទៅសេអញគេមិនបតក់ទេទៅសេអញអញអញញញទៅអញ ហើយហើយបតក់នឹងទៀតអានឹងអានទះបាញ់អានទះបាញ់បានគេបតក់បើអញបែបហ្នឹងគេមិនបតក់ទេបើអញឯងហ្នឹងគេមិនបតក់ទេអាភ្លឺមកបែរឲ្យភ្លឺចុយតម៉ាយអញ្ចឹងមកវិញអញ្ចឹង អញចង់តបទេអាហ្នឹងហើយបងប្អូនអញ្ចឹងខ្ញុំសរុបមកវិញណាខ្ញុំសរុបមកវិញខ្ញុំសរុបមកវិញខ្ញុំថាសង្គ្រាមវាមិនចប់មិនចប់ហើយចិនវាមានចំហទៅរុស្ស៊ីហើយណាចិនវាមានចំហទៅរុស្ស៊ីហើយហើយខ្ញុំថាបើជាយោបល់ខ្ញុំល្មមដក មិនមែនឲ្យដកទាំងស្រុងទេព្រោះសង្គ្រាមនឹងវានឹងកើតឡើងទៅទៀតពីព្រោះអញ្ចេះចិនបន្ទោស NATO ចិនថ្ងៃក្រោយក៏អាចបន្ទោសខ្វាតដែរក៏ប៉ុន្តែហេតុអីបានគេបង្កើតខ្វាតគឺបង្កើតដើម្បីទប់ស្កាត់ នៅការរីករាលដាល នៃ កម្មវត្ថុបំណងរបស់ចិនដែលចង់បង្កើតអនុត្តរភាពនៅអាស៊ីអាគ្នេយ៍ នៅអាស៊ីភាគខាងកើតអាស៊ីកណ្ដាលនិង អាស៊ីដតីដតីទៀតចិនវាចង់បង្កើតអនុត្តរភាពដូច្នេះសហរដ្ឋអាមេរិកឥណ្ឌាជប៉ុនអូស្ត្រាលីគេបង្កើតខ្វាតមួយ រហូតដល់ថ្ងៃក្រោយគេនឹងរកសមាជិកខ្វាតដូច NATO អញ្ចឹងចឹងបានខ្ញុំថាប្រទេសណាដែលមានមេដឹកនាំល្អចូលខ្វាតឲ្យហើយទៅ ចូលអង្គការខ្វាតឯហើយទៅហើយលក្ខខណ្ឌយ៉ាងណាយ៉ាងណា ពីព្រោះដើម្បីការពារអនុត្តរភាពរបស់ចិនណាដោយគេបង្កើត NATO អញ្ចឹងហេតុអីបានគេបង្កើត NATO ពីព្រោះដើម្បីទប់ស្កាត់នៅការពង្រីកមហិច្ឆតារបស់អឺរុស្ស៊ីមិនឲ្យរុស្ស៊ីធ្វើដូចដតីទៀតបើសិនណាជាមិនមាន NATO ទេណា ខ្ញុំថាប្រទេសតូចតូចដតីដតីទៀតដែលនៅជុំវិញរុស្ស៊ីរុស្ស៊ីនឹងចាប់ផ្ដើមលេបដោយចរជាអញ្ចឹងដោយបេឡារុសអញ្ចឹងស្ថិតនៅក្រោមអនុត្តរភាពរបស់រុស្ស៊ីទាំងអស់ថ្ងៃក្រោយសហភាពសូវៀតថ្មីវានឹងកើតឡើងតាមរយៈនយោបាយពូទីនបងប្អូនមើលគ្រាន់តែប្រទេសគេជុំវិញនឹងចង់ចូលជា NATO ចង់ចូលជាសមាជិក NATO អានោះវាខ្លាចហើយតែមកវាខ្លាចមិនមែន វាខ្លាច NATO ទៅវាយវា NATO គ្មានទៅវាយវាស្អីទេ មានទៅបំផ្លាញរុស្ស៊ីអីទេបើរុស្ស៊ីមានมันមានបំណងចង់ពង្រីកសក្តានុពលភាពពង្រីកទឹកដីខ្លួនឯងទៅឈ្លានពានប្រទេសគេតើរុស្ស៊ីចាំបាច់ភ័យអី NATO អីទៅបំផ្លាញរុស្ស៊ីទៅយកទឹកដីរុស្ស៊ី NATO ឯណាទៅយកទឹកដីរុស្ស៊ីបានទៅយកអត់បានទេ ចុះហេតុអីបានជាវាវាវាយគេពីព្រោះវាមានមហិច្ឆតាចង់តំណាមយកប្រទេសតូចតូចដែលនៅជុំវិញគ្នាមកធ្វើជាប្រទេសរណបរបស់ខ្លួននេះអាចចំណុចត្រង់នឹងហើយជាចំណុចដែលរុស្ស៊ីលើកឡើងហើយសួរថាតើកំណត់រុស្ស៊ីនឹងល្អទេចង់ទៅក្រោបក្តាប់ប្រទេសគេតូចតូចកុំឲ្យនេះអញ្ចឹងអត់ល្អទេចំណែកឯណាទៅគេសុំចុះចូលគេសុំចូលហើយសមាសភាពដែលចូលហ្នឹងអ្នកដែលចូលណាតូហ្នឹងត្រូវមានកម្មវត្ថុអ្វីខ្លះ ហើយប្រទេសនឹងសាកសមមិនខ្លះបានចូលជាមួយ NATO បានមិនមែនជាតែចូលប្រទេសផ្ដាស់ទេចំណែកឯរុស្ស៊ីអត់ទេវាពង្រីកកងកម្លាំងវាដោយចរជាអញ្ចឹងដោយចរជាអញ្ចឹងវាវាយយកចរជាវាវាយយកបានមួយអ៊ុយក្រែននឹងវាវាយយកបានមួយទៀតពេលរុសក្រុមប្រធានាធិបតីអឺអឺលូកាសិនកូហ្នឹងក្រុមប្រធានាធិបតីលូកាសិនកូហ្នឹងអានេះវាមិនបាច់គេឲ្យទេវាឲ្យគេតែហ្មង ពេលរស់រាល់ថ្ងៃហ្នឹងស្ថិតនៅក្រោមអាណាព្យាបាលរបស់រុស្ស៊ីណាស្ថិតនៅក្រោមអាណាព្យាបាលរបស់រុស្ស៊ីហើយស្ថិតនៅក្រោមអាណាព្យាបាលរបស់រុស្ស៊ីវាមានប្រជាពលរដ្ឋមាន ល្អអីបងប្អូន ជាពលរដ្ឋពិបាកវេទនាហើយហើយរដ្ឋាភិបាលវាវាព្រោះនៅຕົកកដុំរមនីហើយប៉ុន្តែបើប្រជាពលរដ្ឋត្មងគ្នាខំប្រឹងសង្ងប់បានតែប៉ុណ្្នឹងឯងបានតែប៉ុណ្្នឹងឯងមានតែគេជិះជាន់ថែមទៀត មានតែពួកអ្នកមានអំណាចជីជាន់តាមទៀតអញ្ចឹងអញ្ចឹងឯងចឹងមហិច្ឆតារបស់វាបើសិនណាជាប្រទេសជុំវិញនឹងគេសុំចូលអានេះជាសិទ្ធិរបស់គេតាហើយចុះ NATO មានតែបង្ខំប្រទេសទាំងអស់នោះដើម្បីឲ្យចូលជាសមាជិក NATO មានដែរលើកទ័ពទៅវាយប្រទេសណាមួយឲ្យចូលជាសមាជិក NATO អត់អត់ទេគេស្នើសុំស្នើសុំនឹង NATO ពិនិត្យមើលលក្ខខណ្ឌចូលរួមទៀតថាប្រទេសនឹងមានលក្ខខណ្ឌគ្រប់គ្រាន់មានអីគ្រប់គ្រាន់សម្រាប់ចូលរួមជាមួយ NATO អត់មិនមែនជាតែទទួលទៀតណា ណាមែនជាទទួលទៀតណាដោយរុស្ស៊ីអត់ទេដើម្បីកុំឲ្យ NATO មកក្បែរខ្លួនបើថា NATO ទៅក្បែរខ្លួនសម្លាប់ខ្លួន ទៅយកទឹកដីខ្លួនអានឹងខ្ញុំមិនថាបងប្អូន NATO មានតែយកទឹកដីខ្លួនរឿងអីដែលខ្លួនហេះដុំបើយើងធ្វើតែត្រឹមត្រូវអភិវឌ្ឍប្រទេសជាតិយើង NATO មានណាទៅនេះបានអត់អានឹងហើយគេហៅថាបង្ក្រាបមហិច្ឆតាអនុត្តរភាពបើគ្មាន NATO ទេខ្ញុំប្រាប់ រុស្ស៊ីនឹងវាយយកម្ដងមួយម្ដងមួយពិភពលោកទៅតែជាយ៉ាងម៉េចសង្គ្រាមពិភពលោកទៅជាយ៉ាងម៉េច NATO នឹងហើយអ្នកទប់ឥទ្ធិពលការបង្កើតអនុត្តរភាពរបស់ពូទីនចំណែកឯខ្វាតខ្ញុំបំណងរបស់ខ្ញុំចង់ឲ្យបង្កើតខ្វាតដូច NATO ចឹងតាំងពីមិនទាន់បង្កើតខ្វាតខ្ញុំបាននិយាយរឿងនឹងម្ដងប៉ុន្តែមិននឹកឃើញមិននឹកស្មានតែអាមេរិកកាំងនឹងគេអាចបង្កើតបានណាខ្ញុំនិយាយតាំងពីជំនាន់ដូណាល់ត្រាំ ខ្ញុំថាចង់ឲ្យមាន NATO មួយនៅអាស៊ីខ្ញុំមិនដឹងថាអីទេខ្ញុំថាបើសិនណាជាអាស៊ីមាន NATO មួយដើម្បីទប់ទល់ជាមួយនឹងមហាអំណាចចិនណាទប់ទល់ជាមួយនឹងមហាអំណាចចិនឥឡូវគេបង្កើតបានខ្វាតដឹកនាំដោយអាមេរិកជប៉ុនអូស្ត្រាលីឥណ្ឌា4ប្រទេសហ្នឹងអញ្ចឹង4ប្រទេសហ្នឹងតំណងទើបតែចាប់ផ្ដើមនេះនឹងមានសមាជិកដតីដតីទៀតចូលរួមជាមួយនឹងដើម្បីបង្កើត នៅក្រុមនៅក្រុមនឹងឲ្យបានធំដោយ NATO ចូលជាសមាជិកដើម្បីការពារ នៅ មហិច្ឆតាឈ្លានពានបង្កើត អនុត្តរភាពយោធារបស់ចិន ដែលចិនពង្រីកយោធា ទៅកម្ពុជាពង្រីកយោធាទៅសេរីលង្កាពង្រីកយោធាទៅអាហ្វ្រិកខាងត្បូងចិនបង្កើតកោះសុបនិមិត្តដើម្បីបង្កើតយោធា អានឹងហើយស្ទើរតែពួកប្រទេសដែលចង់បង្កើតអនុត្តរភាពទៅលើប្រទេសតូចតាចដទៃដទៃទៀតអនុត្តរភាពយោធា និងនយោបាយទៅលើប្រទេសដទៃដទៃទៀតដើម្បីកុំឲ្យស្ថានភាពអាក្រក់នឹងកើតឡើងចឹងត្រូវតែបង្កើតទប់ស្កាត់មុនបើគុំតែមាន NATO ទេខ្ញុំប្រាប់រុស្ស៊ីវាយយកម្ដងមួយម្ដងមួយម្ដងមួយពិភពលោកនឹងអត់ទៅចប់ទេសង្គ្រាមអញ្ចឹងស្រុកចិននឹងដូចគ្នាបើមិនការពារចិនមុនទេ ចិននឹងវានឹងដើរដំណើរដូចគ្នាចឹងពីពិសេសមហិច្ឆតារបស់លោកស៊ិនជីនពីងខ្ញុំអត់ហៅស៊ីជីនពីលោកស៊ិនជីនពីងនេះបាទមហិច្ឆតារបស់វានឹងនេះហើយជាអ្វីដែលខ្ញុំគិតថាបើសិនណាជាបង្កើតអានឹងមួយទៀតបានចិនវាកាំងអញ្ចឹងហើយបានជាចិននឹងវាចង់មិនចង់វាដាច់ខាតវាអត់ចង់ឃើញរុស្ស៊ីចាញ់សង្គ្រាមទេ ពីព្រោះកាលណាបើវាឃើញរុស្ស៊ីចាញ់សង្គ្រាមគឺមានន័យថា ចិនហ្នឹងក៏វាអស់សង្ឃឹមទៅនឹងយកទៅនឹងពង្រួមពង្រួមតៃវ៉ាន់ដែរវាចង់ឃើញរុស្ស៊ីឈ្នះសង្គ្រាមនៅអ៊ុយក្រែនយល់ទេបងប្អូនវាចង់ឃើញរុស្ស៊ីដែលរស់បានអញ្ចឹងគំនិតអាពីរអ្នកហ្នឹងវាជួយគ្នាឲ្យរស់បើខ្ញុំវិញបើខ្ញុំជាប្រធានាធិបតីអាមេរិកកាំងវិញខ្ញុំដកទំនុកចិត្តខ្ញុំថាបើចិននៅរារែកអញ្ចឹងណាខ្ញុំអត់បដៅទុកពេលវេលាឲ្យចិននឹងមួយឆ្នាំក្រោយបានឲ្យចិនសម្រេចចិត្តទេ គ្រាន់តែឃើញចំហចិនប៉ុណ្ណឹងខ្ញុំដឹងបាត់ចាប់ផ្ដើមដកទំនុកចិត្តទៅលើវិស័យពាណិជ្ជកម្មសមូលសមាជិកប្រទេសប្រជាធិបតេយ្យដតីដតីទៀតដើម្បីចូលរួមចំណែកដាក់ទុនកម្មអឺមិនមែនដាក់ទុនកម្មចិនទេគឺដកពាណិជ្ជកម្មជាមួយចិនយើងកុំប្រើពាក្យទុនកម្មចិនព្រោះចិនអត់មានកំហុសអីត្រូវដាក់ទុនកម្មដកពាណិជ្ជកម្មរកស៊ីត្រឡប់មកវិញទៅរកប្រទេសណាដតីដតីទៀតដូចជាទៅ ឥណ្ឌាទៅអីចឹងទៅបណ្ដោះបណ្ដាឥណ្ឌាទៅឥណ្ឌាមានប្រទេសធំដែរទៅប្រទេសផ្សេងផ្សេងទៀតទៅដើម្បីធ្វើយ៉ាងម៉េចទេវិស័យពាណិជ្ជកម្មនឹងពិតណាស់ថាវាខាតបន្តិចបន្តួចមែនប៉ុន្តែវាធ្វើឲ្យការមហិច្ឆតាអនុត្តរភាពរបស់ចិននឹងចុះខ្សោយណាចុះខ្សោយព្រោះតែវាអត់លុយចុះខ្សោយហើយណាតែអត់លុយចុះខ្សោយហើយអួតទៅអួតទៅវាមានលុយលុយវាមានដោយសារពាណិជ្ជកម្មរបស់វា ណាដោយសារពាណិជ្ជកម្មហើយអ្នកណាអ្នកឲ្យពាណិជ្ជកម្មរបស់វាគឺអាមេរិកខ្ញុំដឹងថាអាមេរិកបើដកពាណិជ្ជកម្មពីចិនមកវាខាតច្រើនវាខាតច្រើនប៉ុន្តែយើងដូរណាអានឹងគឺអញ្ចឹងអញ្ចឹងចិនវាអត់ចង់ឲ្យរុស្ស៊ីចាញ់សង្គ្រាមទេវាចង់ឲ្យរុស្ស៊ីឈ្នះសង្គ្រាមតែមើលទៅរុស្ស៊ីចាប់ដើមរៀងចង់ចាញ់សង្គ្រាម ចិនចាប់ដើមឡូឡាដាក់ណាតូ ចិនចាប់ផ្ដើមបង្កើតអរិភាពហើយបើចិនចាប់ផ្ដើមធ្វើអញ្ចឹងហើយបងប្អូនចាំមើលបំចិនត្រូវថ្មោងគេទៀតដូចខ្ញុំនិយាយចឹងបើខ្ញុំជាប្រធាននៃប្រទេសអាមេរិកវិញខ្ញុំផ្លែតមិនបាច់ឯងនិយាយច្រើនទេមិនបាច់ល្អូជាមួយវាច្រើនទេដកម្ដងតិចម្ដងតិចម្ដងតិចចេញមកពីស្រុកចិនក្តោបក្តាប់ ឈើដោយអារ៉ៃរុស្ស៊ីចឹងក្តោបធ្វើម៉េចក្តោបចិននឹងឲ្យបានច្រើនដោយក្តោបរុស្ស៊ីយើងដឹងហើយរុស្ស៊ីជាមេរៀនមួយស្រេចដាក់ធ្វើម៉េចឲ្យវាខ្សោយធ្វើម៉េចឲ្យវាខ្វាំងរុស្ស៊ីខ្សោយដោយសារអីដោយសារទុនកម្មដោយសារទុនកម្មផងកម្លាំងប្រជាជនអ៊ុយក្រែននេះផងប៉ុន្តែបើចិនជាមួយនឹងតៃវ៉ាន់វិញខ្ញុំសង្ស័យតែប្របាករុស្ស៊ីមានកងទ័ព ជើងអាកាសខ្លាំងប៉ុណ្ណឹងហើយលទ្ធផលចុងក្រោយនៅតែអន់ហើយកងទ័ពជើងគោកក៏ខ្លាំងទៀតប៉ុន្តែកងទ័ពជើងគោកចាញ់រុស្ស៊ីអាចចាញ់អ៊ុយក្រែនដាច់ចំនួនច្រើនមែនប៉ុន្តែចាញ់អ៊ុយក្រែនចាញ់ម្ចាស់ផ្ទះដាច់ចំណែកឯតៃវ៉ាន់អត់មានដែនគោកជាប់ចិនសោះតទេតទេអត់មានតួតែសោះអត់មានតួតែសោះ ពឹងទៅលើកងទ័ពអាកាសមួយគត់ចឹងណាពឹងទៅលើកងទ័ពអាកាសមួយគត់ហើយបើមកតាមជើងទឹកចុះបើសិនណាជាតៃវ៉ាន់ពង្រាយក្របបែកទឹកក្របបែកសមុទ្រពេញតែសមុទ្រហើយមកមិនកើតមានតែលើអាកាសមួយមានតែលើអាកាសមួយលើអាកាសមួយ ឥឡូវបើគេមានកម្ជួយតៃវ៉ាន់មានកម្ជួយការពារមានយន្តហោះចម្បាំងនៅលើអាកាសទៀតតើគិតអាម៉េចខុសគ្នាខុសគ្នាចឹងបានថាបានថាភូមិសាស្ត្រគ្រាន់ណាផ្លូវគោក៏មានផ្លូវអាកាសក៏មានរុស្ស៊ីមិនដឹងធ្វើអាចអីអ៊ុយក្រែនបានផងហើយនឹងអ៊ុយក្រែនអត់មានអាវុធទំនើបដូចតៃវ៉ាន់ផងតៃវ៉ាន់មានអាវុធទំនើបទាំងអស់តែអាវុធទំនើបទាំងអស់ឥឡូវប្រជាទិញអីទៀតនោះ មានអាវុធទំនើបអីទាំងអស់អញ្ចឹងចិនធំមែនប៉ុន្តែมันប្រកាសទៅស៊ីតៃវ៉ាន់បានទេ ហើយមួយយ៉ាងមួយយ៉ាងវិញទៀតបើចិនធ្វើមិនមែនធ្វើតែតៃវ៉ាន់មួយទេវាប៉ះពាល់គេដតីដតីទៀតវាប៉ះពាល់ទៅនឹងឈោងសមុទ្រអន្តរជាតិដតីដតីទៀតតែសង្គ្រាមអាហ្នឹងវាសង្គ្រាមភូមិភូមិសាស្ត្រទៀតទៀតមានបញ្ហាវាយចិនទៀតអស់ពីវាយរុស្ស៊ីហើយវាយចិនទៀតដោះស្រាយរុស្ស៊ីហើយដោះស្រាយចិនអាពីរអ្នកហ្នឹងវាចង់បង្កើតអញ្ចឹងដើម្បីធ្វើម៉េចឲ្យមហាអំណាចពិភពលោកទន់ខ្សោយយល់ទេ ដើម្បីឲ្យមហាអំណាចពិភពលោកជន់ខ្សោយប្រហែលជាវាដឹងថាវាគ្រប់គ្រងប្រជាពលរដ្ឋវាបានប្រជាពលរដ្ឋវាអត់ងើបបះបោវាអាចគ្រប់គ្រងបានប៉ុន្តែវាអត់ទៀងទាត់ទេបងប្អូនណាអញ្ចឹងខ្ញុំសូមអរគុណណាខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងចុះព្រោះថ្ងៃនេះនិយាយតែប៉ុណ្ណឹងចុះចាំស្អែកសូមនិយាយពីរឿងស្រុកយើងពីរឿងហ៊ុនសែនអីគឺខ្ញុំឃើញហ៊ុនសែនអឺដើរអីទុនចកួងទុនអីហ៊ុនសែននិយាយច្រើនតែយើងចាំស្អែកសូមនិយាយគ្នារឿងហ្នឹងបាទឬក៏យប់នេះ បាទយើងនិយាយគ្នាទៀតគាត់ថ្ងៃនេះខ្ញុំនិយាយពីភាពប៉ុណ្ណឹងស្ទឹងចោះឲ្យបងប្អូនពិចារណាមើលខ្លួនឯងរឿងទាំងអស់ហ្នឹងដែលខ្ញុំបាននិយាយហ្នឹងចឹងសូមជំរាបលាបងប្អូនខ្ញុំអត់ដឹងថាបងប្អូនចំនួនបងប្អូនមើលប្រមាណអ្នកទេមុនហ្នឹងព្រោះក្នុងនេះវាគាំងនៅតែ170ហ្នឹងរហូតចឹងទៅបាទវាគាំងនៅហ្នឹងឯងបាទព្រោះវាខ្សោយសេវាប្រមាណដងហ្នឹងមិនដឹងថាមានបងប្អូនប្រមាណអ្នកទេចូលមើលបាទខ្ញុំឃើញតែ170ហ្នឹងរហូតអរគុណហើយជូនពរ បងប្អូនសុខភាពល្អសំណាងល្អជួបគ្នានៅយប់នេះទៀតទេណាបាទនៅយប់នេះទៀតបើមានឱកាសបាទហើយបើគ្មានឱកាសទេក៏បាត់ចាំស្អែកតែសំជួបគ្នាទៀតអូ400ជាងដែរ480ដែរបាទអរគុណបងសវិតបាទបងសវិត400ជាងដែរសូមអរគុណបាទអរគុណ480បាទអរគុណអរគុណណាស់ជំរាបលាជូនតសុខភាពល្អបងប្អូនអរគុណបាទ